មើលទៅមុខនាងដូចជារិស័យដាក់ដល់ហើយអីឯងគ្រូទាយមែនបើគ្រូទាយចេះទាយចង់ជួយទាយខ្ញុំតិចមើលហើយខ្ញុំរិស័យដាក់មកពីអីនាងឯងកំពុងតរោស៊ីខាតមែនអត់ធ្វើអីក៏មិនសម្រេចគិតអីក៏មិនចេញអីគេទាយឈុតលណាស់ហ្នឹងផងมันបានចេះទាយតែអ្នកដែលមើលសភាពនាងពេលនេះសិតតែនឹកស្មានមកដល់ទាំងអស់ហ្នឹងមើលតែសក់ មុខក៏ញើក៏គ្មានហុងស៊ុយក៏អាចដឹងថាមានបញ្ហាហិរញ្ញវត្ថុដែរព្រោះទឹកមុខរបស់យើងក៏អាចបញ្ជាក់ពីសំណាងរបស់យើងបានបើយាយជិះទាយអញ្ចឹងទាយឈុតគ្រាន់តែមើលមុខដឹងថាខ្ញុំកើតអីអញ្ចឹងជួយប្រាប់ខ្ញុំតិចមកថាខ្ញុំគួររកស៊ីមុខរបរអីត្រូវពួកខ្ញុំខំមកស៊ីខ្លាំងណាស់រកស៊ីមែនតែនប៉ុន្តែខ្ញុំខាតរងថ្ងៃបដូរពីមុខរបរមួយទៅមុខរបរមួយខ្ញុំមកចង់ដូររកស៊ីពីមុខរបរមួយទៅមុខរបរមួយអញ្ចឹងទៀតទេខ្ញុំចង់រកស៊ីមានបានដូចគេ អៀងជួយប្រាប់ខ្ញុំតិចមកថាខ្ញុំផលស៊ីជាមួយមុខរបរអីត្រូវគូក្បាលចុះអស់គូក្បាលបានន័យថាម៉េចចង់បានន័យថាឲ្យខ្ញុំគិតឲ្យខ្ញុំប្រើគូក្បាលមែនបើខ្ញុំប្រើគូក្បាលតដៃខ្ញុំចាប់បីឲ្យគូទាយមួយទាយទៅអី អូនចាប់ហុកឡើងហើណៃមកអង្គុយដីអញ្ចឹងធ្វើអីអត់ចេះខ្មាស់គេហីខោឡើងបងអូនយើងដើរទៅមុខជាមួយគ្នាមែនហើយបើនៅប្តីបដូរអញ្ចឹងទៀតបានលុយមកពីណាអត់បានទេត្រូវទៅរកមុខរបរថ្មីព្រោះថាបើរបរនេះអត់ត្រូវជាមួយយើងណាត្រូវទៅសាក់គ្រប់មុខរបរអមែខ្លាចជាអ្នកមានត្រូវទេបង អូនអូននេះអូនចង់ទៅណាណាខ្ញុំចាំបានថាខ្ញុំមានមិត្តភក្តិនៅវិទ្យាល័យមួយឥឡូវគេរកស៊ីមានណាខ្ញុំត្រូវទៅសួរគេថាគេរកស៊ីអីមានបងភាពយន្តជីវិតរឿងរកស៊ីអីមាន